មុនការប្រកួតនៅ ក្នុងការវឹកហាត់លោក Eric Ten Hag គឺបានបន្ថែមម៉ោងនៅក្នុងការវឹកហាត់របស់កីឡាករ Manchester United បាទបន្ថែមម៉ោងក្នុងការវឹកហាត់ថ្ងៃទំនេរបាទថ្ងៃទំនេរឬក៏ថ្ងៃសម្រាកក៏លោក Eric Ten Hag នេះមិនឲ្យកីឡាករ Manchester United សម្រាកដែរត្រូវតែចូលរួមវឹកហាត់បាទត្រូវតែចូលរួមវឹកហាត់អ្វីដែលលោក Eric Ten Hag គាត់លើកឡើងគាត់លើកឡើងថា កីឡាករទាំងអស់ត្រូវតែខឹងត្រូវតែមានកំហឹងបាទលោករិទ្ធថេងហេក៏និយាយអញ្ចឹងប៉ុន្តែមិនមែនខឹងគូប្រកួតរបស់យើងទេ គឺយើងត្រូវខឹងខ្លួនឯងដែលខ្លួនឯងនេះធ្វើមិនបានល្អបាទនេះជាការលើកឡើងរបស់លោកអេរិកថេងហេកគាត់បន្ថែមម៉ោងនៅក្នុងការហ្វឹកហាត់គាត់ឲ្យក្រុមបាទកីឡាកររបស់ Manchester United មើលការប្រកួត highlight បាទរបស់ Liverpool របស់ Manchester City បាទរបស់ Chelsea ណាឲ្យទៅមើលការប្រកួតរបស់គេថាតើគេលេងរបៀបម៉េចថាតើឆន្ទៈរបស់គេក្នុងការលេងនឹងរបៀបម៉េចនេះជាការលើកឡើងរបស់សារព័ត៌មានក៏ដូចជាការលើកឡើងរបស់លោក Erik ten Hag គាត់ចង់ឲ្យកូនក្រុមជាពិសេសបាទកីឡាកររបស់ Manchester United មើលគេលេងផងតើគេប្រឹងប៉ុណ្ណាហេតុអីបានយើងនាំគ្នាមិនប្រឹង បាទលោក Terry Ten Hag គឺដាក់សម្ដីនិងដាក់គោលដៅធ្ងន់ធ្ងរណាស់ទៅលើកីឡាកររបស់ Manchester United អញ្ចឹងមករយៈនេះ ជាពិសេសការចាញ់ចុងក្រោយ4ទល់នឹង0វាគឺជាសន្ទុះមួយ វាអាចជាការញ៉ាំងមួយ សម្រាប់កីឡាកររបស់ Manchester United ទាំងអស់ឲ្យវិលមករកភាពល្អប្រសើរឡើងវិញក៏ព្រោះតែលោក Erik ten Hag គឺដាក់ធ្ងន់មែនតើគឺគាត់ដាក់ធ្ងន់មែនតើ មិនថាទាំងនៅក្នុងបន្ទប់ផ្លាសម្លៀកបំពាក់មិនថាទាំងទីកន្លែងវឹកហាត់គាត់ថាឲ្យកីឡាកររបស់គាត់នៅក្នុងពេលសម្ភាសទៀតបាទលេងអត់យកចិត្តទុកដាក់លេងអត់ដើម្បីខ្លួនឯងលេងអត់អស់ពីសមត្ថភាពបាទមុននឹងចូលលេងអត់ស្ដាប់អ្វីដែលគាត់និយាយបាទនេះជាការលើកឡើងរបស់លោក Eric Ten Hag នៅក្នុងបណ្ដាញសារព័ត៌មានម្ដងអត់លាក់ទេបាទនិយាយមកទាំងអស់ អញ្ចឹងមកដល់ពេលនេះលោករិទ្ធថេងហេគឺចង់ឲ្យក្រុមរបស់គាត់នឹងគឺមានការផ្លាស់ប្ដូរទៅ បាទត្រូវចេះខឹងតែមិនមែនខឹងគូប្រកួតទេគឺខឹងខ្លួនឯងហេតុអីបានធ្វើមិនបានល្អបាទអញ្ចឹងការវឹកហាត់ក៏ថែមម៉ោងច្រើនជាងមុនយកវីដេអូរបស់ក្រុមបាទដែលជាគូប្រកួតប្រជែងឲ្យមកមើលបាទដាក់សម្ពាធជាមួយនឹងបាទគេហៅថាចិត្តវិជាទៅលើកីឡាករ ខ្ញុំអាចនិយាយបានថាយប់នេះ Manchester United នឹងមានអ្វីប្លែកបាទខ្ញុំជឿជាក់ថាយប់នេះ Manchester United នឹងមានអ្វីប្លែកជូនទៅកាន់ប្រិមិត្តនៅក្នុងយប់នេះបាទ Casemiro អត់អាចលេងបាន ទេ នៅក្នុងរាត្រីនេះ Casemiro នឹងត្រូវលេងបាននៅក្នុងសប្តាហ៍ចុងសប្តាហ៍នេះបាទចុងសប្តាហ៍នេះឬក៏និយាយថាសប្តាហ៍ក្រោយតែម្ដងទៅបាទអញ្ចឹងសម្រាប់ Manchester United នៅក្នុងរាត្រីនេះខ្ញុំគិតថានឹងមានភាពប្រែប្រួលបាទនឹងមានភាពប្រែប្រួលអញ្ចឹងមកចុងក្រោយនេះខ្ញុំបានរៀបរាប់ជូនប្រិយមិត្តអស់ហើយបាទការវឹកហាត់បន្ថែមម៉ោងមើលវីដេអូរបស់គូប្រកួត ជាពិសេស អ្នកដែលគេខាខំប្រឹងប្រែងរបស់គេដើម្បីយើងប្រឹងប្រែងដែរបាទទី3ប្រើចិត្តវិជា ជាមួយនឹងពាក្យសម្ដីដើម្បីឲ្យកីឡាករមានការខំប្រឹងប្រែងបាទ ទី4កីឡាករដែលគាត់នឹងជ្រើសរើសយប់នេះអាចនឹងមានភាពប្លែកដែរបាទក៏ព្រោះតែកីឡាករចុងក្រោយនេះគាត់បានលើកឡើងថា អ្នកដែលមិនអាចធ្វើបានល្អអាច នឹងត្រូវចាក់ចេញ ពី Manchester United បាទអញ្ចឹងខ្ញុំជឿជាក់ថាយប់នេះ Manchester United នឹងមានអ្វីប្លែកខ្លះជូនទៅកាន់ប្រិមិត្តបាទយើងត្រឡប់មកកាន់ Liverpool វិញ សម្រាប់លីវភូលលោកចរចេញក្លុបមិនបាននិយាយអីវែងឆ្ងាយទេលោកចរចេញក្លុបគ្រាន់តែគាត់លើកឡើងថារដូវកាលផ្ដើមរដូវកាលថ្មីនេះ គឺមិនមែនបាទជាសំណាងល្អរបស់លីវភូលនោះទេ បាទលីវភូលកំពុងតែមាន ការពិបាកចិត្តដែរមិនដឹងថាកីឡាករនឹងអាចជាទាន់ការប្រកួត UEFA Champions League នៅក្នុងខែក្រោយដែរឬក៏យ៉ាងណាសម្ពាធរបស់លោកចរចាញ់ក្លុបនៅពេលនេះគឺមានច្រើន មកដល់ពេលនេះលោកចរចាញ់ក្លឹបគាត់មិនបាននិយាយអីច្រើនទេគាត់គ្រាន់តែទុកពេលវេលានេះឲ្យកីឡាកររបស់គាត់ដើម្បីមករកភាពល្អប្រសើរឡើងវិញដើម្បីចូលទៅកាន់ទីលានសម្រាប់លោកចូលចាញ់ក្លឹបគាត់បានលើកយកកីឡាករដែលជាចំណូលបើជា ថ្នាលថ្មីរបស់ក្លឹបផងដែរដែលមានឋិតនៅក្នុងវ័យ17 18ឆ្នាំនេះបាទចូលរួមការប្រកួតបាទនៅក្នុងយប់នេះយប់នេះកីឡាកររបស់លីវើពូលមានការខ្វះខាត ជាពិសេសខ្វះខាតតំបន់ប្រយុទ្ធផងតំបន់ការពារផងតំបន់បម្រើនោះគឺក៏មិនទាន់គ្រប់ជ្រុងជ្រោយទៅទៀតបាទតំបន់ការពារគឺបានមួយធីបយប់នេះអាចនឹងដាក់ហ្គោលមួយចំនួនបាទយប់នេះឃីដែលសំខាន់របស់លីវភូលប្រិមត្តដឹងស្រាប់ហើយគឺមានអាណុលគឺជាឃីសំខាន់ណាស់អញ្ចឹងបាទអាណុលមិនជាប់ទេចប់ហើយរ៉ូបឺសុនក៏ជាឃីសំខាន់ស្ថិតនៅក្នុងស្លាបការពារខាងឆ្វេងហេនដឺសិនត្រូវដើរតួនាទីសំខាន់បំរើប្រយុទ្ធផងបំរើការពារផង សម្រាប់សាឡាក៏ត្រូវដើរតួនាទីសំខាន់បំផុតនៅស្លាបខាងស្ដាំបាទហើយសម្រាប់ដៃអាគឺត្រូវដើរតួនាទីទាំងឆ្វេងទាំងស្ដាំទាំងកណ្ដាល Firmino គាត់នៅកណ្ដាលយប់នេះ Firmino ទៅតែត្រឡប់មករកភាព ប្រកដីវិញទេ Nabi Keita ក៏ទៅតែត្រឡប់មករកភាព ប្រកដីវិញដែរបាទគេហៅថា fit ប៉ុន្តែនៅមិនទាន់បាន100%ទេ ការដាក់ Firmino ជាមួយនឹងកៃតាចូលលេងយប់នេះអាចជាការផ្សងព្រេងមួយសម្រាប់លោកចរចេញក្លុបបាទលោកចរចេញក្លុបអញ្ចឹងជម្រាបជូន ទៅកាន់កីឡាករដែលមិនអាចមានវត្តមានបានសម្រាប់លីវភូលយប់នេះគឺមានម៉ាធីបទីហ្គោអាកាន់តារាកូណាន់តេកូតូចនបាទឌីហ្គោចូតាឆេមបឺឡែនរ៉ាំស៊ីឲ្យជាមួយនឹងខេលហឺបាទអញ្ចឹង សម្រាប់ David Nunes បាទ David Nunes មួយទៀតព្រោះគាត់ទទួលបាន ការក្រហមគាត់ត្រូវក្រានគេពីនៃចំនួនរហូតដល់3ប្រកួតបាទអញ្ចឹងយោងតាមហេតុផលទាំងពីរនេះ យើងអាចនិយាយបានថា Manchester United ប្រឹងប្រែងជាងមុនការវឹកហាត់ក្នុងការវឹកហាត់កីឡាករត្រូវបាន គ្រូបង្វឹកមានការផ្ដល់ជាមួយនឹងបញ្ហាចិត្តសាស្ត្រច្រើនជាងមុនបាទ ឃើញថារូបភាពនៅក្នុងទីលានវឹកហាត់កីឡាកររបស់ Manchester United មានភាពញញឹមញញែមច្រើនបាទលើកលែងតែ Cristiano Ronaldo បាទដែលមានការវឹកហាត់ហាក់បីដូចជា មិនមានភាពស្និទ្ធស្នាលជាមួយនឹងមិត្តរួមក្រុមបាទគាត់បានយកវីដេអូរវាងក្រុមខ្លាំងខ្លាំងឲ្យក្រុមកូនក្រុមរបស់គាត់មើលណាមួយទៀត Manchester United នៅពេលដែលប៉ះក្រុមខ្លាំងគាត់តែងតែបញ្ចេញនូវភាពល្អរបស់គាត់ច្រើនបាទមិនដឹងថាតើយ៉ាងណាទេ បាទខ្ញុំមិនដឹងថាតើនឹងផ្ដល់យ៉ាងណាទេប៉ុន្តែបើសិនជាយើងក៏លេខទៅមើលប្រព័ន្ធលេខនៃក្រុមទាំងពីរចុងក្រោយនេះប្រិមិត្តសឹងតែនិយាយបានថាយប់នេះលីវើពូលសឹងតែស៊ីមែនយូយ៉ាងហោចណាស់ក៏2ទល់នឹង0ដែរមិនចឹងទេប្រិមិត្តបាទប៉ុន្តែអ្វីគ្រប់បែបយ៉ាង នៅលើបាល់ទាត់ គឺមានភាពប្រែប្រួលយប់នេះលីវើពូលបាត់បង់កីឡាករច្រើនពេកបាទបាត់បង់កីឡាករច្រើនពេក តំបន់ប្រយុទ្ធរបស់គាត់គឺមានតែ3ជាគោលទេសាឡាហ្វឺមីណូដៃអាមានតែ3ហ្នឹងទេអ្នកដែលត្រូវដោះដូរបានគឺពិបាករកអត់ដឹងដោះដូរអ្នកណាចូលទេរាល់ដងគឺមានចូលតាហើយជាមួយនឹងនូណេះគាត់អ្នកដូរឲ្យដល់ឥឡូវអត់មាន2អ្នកនឹងទៀត3អ្នកនេះជាគោលបាទហើយតំបន់កដាលមានមានដូចជា Henderson កៃតា Fabinho ចឹងការពារអាណុលហ្គូម៉េសបាទវ៉ាន់ដាច់ហើយជាមួយនឹងរ៉ូបឺតសុនអញ្ចឹងអ្វីដែលគាត់មាននេះមិនមែនអត់ទេខ្លាំងប៉ុន្តែអ្វីដែលគាត់បាត់គឺតំបន់ដោះដូររបស់គាត់ព្រោះប្រសិនបើលេង ក្នុងតង់ទី1ខ្ញុំជឿជាក់ថាលីវើពូលប្រកាសជាល្អហើយតែនៅពេលតង់បន្ទាប់តង់2អាចនឹងមានការធ្លាក់បាទអាចនឹងមានការធ្លាក់ អញ្ចឹងយើងក៏លេចទៅមើលប្រវត្តិនៃក្រុមទាំងពីរដែលធ្លាប់បានប៉ះគ្នាវិញបើសិនជាយើងនិយាយទៅការប្រកួត មិត្តភាព នៅក្នុងប្រទេសថៃយើងអាចយកវាជាសាច់ការបានទេបាទយើងអាចយកវាជាសាច់ការបានទេការប្រកួតនៅក្នុងប្រទេសថៃដែល Manchester United យកឈ្នះទៅលើ Liverpool 4-0នោះបាទឈ្នះ Liverpool ដល់4-0ផ្ដើមរដូវកាល Man U ពីប្រកួតចាញ់ទាំងពីរប្រកួតតើប្រិមិត្តជឿទេបាទអញ្ចឹងការប្រកួតលក្ខណៈមិត្តភាពនេះវាគ្រាន់តែជាការប្រកួតលក្ខណៈថាបង្ហាញ ឡង់សេកលាករលក្ខណៈឲ្យថាទេសចរទេបាទបើសិនជាយើងនិយាយអំពីការប្រកួតនៅក្នុងទឹកដី Manchester United 5ប្រកួតចុងក្រោយ ដែលក្រុមទាំងពីរបានប៉ះគ្នានោះ Manchester United ឈ្នះបាទចំនួន1លើកបាទ5ប្រកួតចុងក្រោយ Man U ឈ្នះ1លើក Liverpool ឈ្នះ2លើក ស្មើចំនួន2លើក បាទអញ្ចឹងនិយាយណា5ប្រកួតចុងក្រោយ Liverpool បាទនៅក្នុងទឹកដី Man U ណាប្រិមិត្ត 5ប្រកួតចុងក្រោយនៅទឹកដីម៉ាញូម៉ាញូឈ្នះមួយលើកលីវភូលឈ្នះ2លើកស្មើ2លើកបើសិនជាយើងប្រៀបធៀបលីវភូលគេល្អជាងតែគេប្រិមត្តលីវភូលគេល្អជាងអញ្ចឹងយើងនិយាយអំពីការប្រកួតអំពី Premier League ចុងក្រោយចោះបាទយើងនិយាយតាអំពី Premier League ទេបាទ Premier League ចុងក្រោយ5ប្រកួតចុងក្រោយនៅ Premier League ទឹកដី Manchester United គឺឈ្នះតែមួយលើកនោះឯង4ប្រកួតចុងក្រោយអត់ដែរឈ្នះ Liverpool ទាំងអស់បាទស្មើ2 ចាញ់ពីរពីរប្រកួតចុងក្រោយទឹកដីមែនយូចាញ់ទាំងពីរប្រកួតបាទការប្រកួតចុងក្រោយរវាងក្រុមទាំងពីរ5ប្រកួតចុងក្រោយលីវើពូលឈ្នះចំនួន4ប្រកួតមែនយូស្មើចំនួន1ប្រកួត5ប្រកួតចុងក្រោយមែនយូមិនដែលឈ្នះលីវើពូលទេបាទបើសិនជាយើងនិយាយអំពី Manchester United ឈ្នះទៅកាន់ Liverpool ចុងក្រោយបំផុតរដូវកាល2018ឯនោះបាទអញ្ចឹងមានន័យថាវារំលងរយៈពេល4ឆ្នាំហើយ បាទ4ឆ្នាំហើយអញ្ចឹងអាចនិយាយបានថាប្រវត្តិរយៈពេលចុងក្រោយនេះគឺលីវភូលគេល្អជាងហើយបាទលីវភូលល្អជាង បាទប្រគួតចុងក្រោយបំផុតរវាងក្រុមទាំងពីរលីវភូលយកឈ្នះទៅលើ Manchester United 4ទៅ0បាទបាទពីប្រកួតដំបូងរបស់ Manchester United សឹងតែបាននិយាយជូនប្រិយមិត្តទេបាទពីប្រកួតដំបូងចាញ់ទាំងពីរប្រកួត បាទចាញ់ Brighton 2-1ចាញ់ទៅលើ Brentford 4-0 ពីប្រកួតដំបូងរបស់ Liverpool ក៏មិនល្អប្រហែលដែរស្មើជាមួយ Fulham 2ទល់នឹង2ស្មើជាមួយនឹង Crystal Palace 1ទល់នឹង1បាទប្រកួតយប់នេះកីឡាកររបស់ Manchester United បាទគឺមានកីឡាករ Martial អត់បានចូលទេបាទ Martial អត់បានចូលទេបាទ Lindelof ក៏បាទសុំទោសសុំទោសបាទ Martial ចូលបានហើយប៉ុន្តែការចូលលេងមិនដឹងទេប្រិមត្តណាប៉ុន្តែ បញ្ជីឈ្មោះអាចនឹងមានហើយនៅក្នុងយប់នេះព្រោះ Martial ចូលរួមវឹកហាត់ប៉ុន្តែ Lindelof ដូចជាអត់ទេ បាទលីនឡូអាចនឹងមានបញ្ហារោគរបួសបាទខាងនោះផេលេស្ទ្រីក៏ដូចជាវិលៀមអីបាទរអត់បានចូលលេងទេប៉ុន្តែកីឡាកររបស់ Man U គឺមានច្រើនជាងបាទមានច្រើនជាងបាទក្នុងនោះផងដែរសម្រាប់ Liverpool អ្នកចាំទី Alisson Becker បាទអឺខ្ញុំនិយាយអ្នកដែលអត់បានលេងមិននិយាយជ្រាបជូនប្រិមត្តហើយណាបាទមានកូណាន់តេមានហ្វីតបាទមានម៉ាធីបបាទមានកៃតាអាចចូលលេងបានយប់នេះបាទមានគឺទូចនឆាំបឺឡែនអាកាន់តារ៉ា តំបន់ប្រយុទ្ធនឹងគឺមានដាវីននូណេសហើយជាមួយនឹងឌីយ៉ូចូតាបាទអត់បានចូលលេងទេអឺសម្រាប់11អ្នកដំបូងរបស់វីវភូលយើងអាចនិយាយបានថាដូចកីឡាករដែលខ្ញុំរៀបរាប់ជូនប្រិមិត្តមិនអញ្ចឹងបាទអាចនឹងក្នុងឱកាសហ្នឹងគឺចង់និយាយថាមានអត្រាខ្ពស់បាទអ្នកចាំទី Alison Baker ប្រយុទ្ធគឺមាន Firmino Salah ហើយជាមួយនឹង Louis Diaz តំបន់ការបំរើគឺមាន Henderson Fabinho អាចនឹង Elliot ឬក៏ Kaita តែ Kaita តាម fit មិនស្រួលអត់ដាក់ Kaita ទេអាចនឹងដាក់ Elliot ឬក៏ Milner បាទលោកឪនៅក្នុងតំបន់ការពារគឺមាន Wayne Dutch Robertson Gomez ហើយនិង Trent Alexander-Arnold បាទក្នុងនោះផងដែរសម្រាប់ Manchester United បាទគាត់នឹងអាចជំរើសយក Varane នៅក្នុងតំបន់ការពារបាទអាចនឹងយក Dalot បាទ Martinez ហើយជាមួយនឹង អាចនឹង Malaysia បាទឬក៏ Luxor ឬក៏ Makai យើងអត់ដឹងទេណា បាទអត់ដឹងទេ បាទសម្រាប់តំបន់បម្រើគឺមាន Christian Eriksen ហើយបាទ Fern បាទមាន Fred ហើយជាមួយនឹង Bruno Fernandes តំបន់ប្រយុទ្ធអាចនឹងមាន Cristiano Ronaldo Marcus Rashford ហើយជាមួយ Jadon Sancho បាទ Jadon Sancho អ្នកចាំទីគឺ De Gea បាទបើសិនជាយើងនិយាយអំពីកីឡាកររវាងក្រុមទាំងពីរនេះបាទបាទតាមមិនកាស៊ីមីណូគេរៀបចំពេលចាក់ចេញ មិចរ៉ូនដូនៅម៉ាសេឡូមិចរៀលមិនរៀបចំបាទអត់ដឹងដែរបាទប្រិមិត្តប្រិមិត្តសួរអញ្ចឹងខ្ញុំអត់ដឹងដែរអឺការរៀបចំសន្និសិទណាមួយគឺអាស្រ័យលើកលាករដែរបើកលាករគាត់មិនចង់នឹងធ្វើមិនបាទបាទអឺតកតងជាមួយនឹងការប្រកួតនេះបើសិនតែយើងនិយាយអំពីប្រវត្តិជួបគ្នាលីវើពូលគេល្អជាង មែនយូឈ្នះលីវើពូលចុងក្រោយផុតតាំង2018បាទ បើសិនជាយើងនិយាយអំពីបាទពីប្រកួតចុងក្រោយលីវើពូលគេមានប្រៀបជាងតែប្រសិនបើយើង និយាយពីកីឡាករបើកីឡាករលីវើពូលក៏មានបញ្ហាយប់នេះលីវើពូលប្រកាសជាមានប្រៀបជាងទៅលើ Manchester United ស្របពេលដែលពីប្រកួតដំបូងរបស់ Manchester United គឺទៅមិនរួចទេប៉ុន្តែយប់នេះខ្ញុំសូមផ្ដល់ជូនឲ្យ ក្រុមទាំងពីរ បានត្រឹមតែស្មើគ្នាតែប៉ុណ្ណោះ បាទបានត្រឹមតែស្មើគ្នាតែប៉ុណ្ណោះបាទមកដល់ពេលនេះ Liverpool បានឲ្យជែកបាទទៅកាន់ Manchester United គឺមួយស្និតបាទជែកនេះច្រើនណាស់ប្រិយមិត្តយល់ល្អគូនេះយើងមើលឲ្យល្អមើលតែកុំវិនិយោគបាទយប់នេះជឿចាក់លើ Man U អត់មិញអញ្ចឹងបានខ្ញុំនិយាយជូនទៅកាន់ប្រិយមិត្តបាទ ខ្ញុំសូមផ្ដល់ជូនឲ្យក្រុមទាំងពីរនេះមានលទ្ធភាពស្មើគ្នាគឺភាគច្រើនអត្រាស្មើគ្នារហូតដល់60%ខ្ញុំមិនអាចឲ្យ Manchester United នៅពេលនេះអាចយកឈ្នះទៅលើ Liverpool បានភ្លាមៗនោះទេហើយបញ្ហាកីឡាកររបស់ Liverpool នៅពេលនេះក៏មិនមែនមានភាពងាយស្រួលក្នុងការយកឈ្នះទៅលើ Liverpool បាទ Manchester United ងាយដែរបើទោះជា Manchester United មករយៈនេះពីប្រកួតចុងក្រោយលេងមិនកើតក៏ពិតមែនអញ្ចឹងហេតុផលខ្ញុំផ្ដល់ជូនប្រិមិត្តថា ទី1 Manchester United អាចស្មើជាមួយ Liverpool បានដោយសារតែកីឡាកររបស់ Liverpool គឺមានបញ្ហាភាគច្រើនច្រើនរូបតំបន់ប្រយុទ្ធរបស់គាត់គឺនៅសល់តែ3នឹងទេអត់មានអ្នកដូរបន្ថែមតំបន់បម្រើរបស់គាត់មានជំរឿសគួរសមតំបន់ការពាររបស់គាត់បាទបាត់បង់មួយអាទិត្យអញ្ចឹងភាពប្រយុទ្ធរបស់គាត់យប់នេះក៏ត្រូវមានការថមថយខ្លះដែរសម្រាប់ Manchester United បាទអញ្ចឹងសម្រាប់ Liverpool គឺមានអោនភាពណា បាទសម្រាប់ Manchester United លោក Erik ten Hag ឲ្យវឹកហាត់ច្រើនជាងមុនណាពេលនេះ Manchester United វឹកហាត់ច្រើនជាងមុនណាប្រិមិត្តណាថ្ងៃសម្រាប់របស់ Manchester United អត់មានទេគឺវឹកហាត់ជាប់បាទវឹកហាត់ជាប់ណែអញ្ចឹងចំណុចនេះគឺជាចំណុចចំណោទបញ្ហាណា បាទប្រឹងប្រែងមែនទែនសម្រាប់ Manchester United រយៈពេលមួយអាទិត្យចុងក្រោយនេះទី1ទី2 លោក Eric Ten Hag ប្រើប្រព័ន្ធចិត្តសាស្ត្រក៏ដូចជាឲ្យមើលវីដេអូ highlight របស់ក្រុមដែលគាត់ត្រូវប៉ះនិងត្រូវប្រកួតជាមួយ នៅក្នុងថ្ងៃនេះបាទអញ្ចឹងចំណុច2នេះធានចូលដល់ចំណុច3កីឡាកររបស់ Manchester United ក៏មិនសូវជាចង់ចាញ់លីវើពូលប្រហែលដែរក៏ព្រោះតែរដូវកាលមុននោះអាម៉ាស់មុខហើយហើយ5ផង4ផងរោមិនបានមកគ្រប់បាទអញ្ចឹងហេតុផលដែលឲ្យ Manchester United អាចយកស្មើជាមួយ Liverpool បានយប់នេះទី1ដោយសារតែការប្រឹងប្រែងរបស់ Manchester United គឺមានការប្រឹងប្រែងខ្លាំងក្នុងរយៈពេល1អាទិត្យចុងក្រោយនេះទី2លោក Erik ten Hag គឺបានប្រើប្រព័ន្ធចិត្តវិទ្យាខ្លាំង ទៅលើកូនចៅបាទកូនក្រុមរបស់គាត់ ទី3កីឡាកររបស់លីវើពូល គឺមិនទាន់គ្រប់ក្រុមដែលគាត់ត្រូវលេងបានបាទអញ្ចឹង3ធំនេះសបញ្ជាក់ថា Manchester United យប់នេះ អាចនឹងទប់ទល់ជាមួយនឹង Liverpool បានក្នុងលទ្ធផលស្មើបាល់នេះអាចនឹង0ទល់នឹង0បាល់នេះអាចនឹង1ទល់នឹង1 បាទអឺហៀហៈតាមពិតទៅបើសិនជាយើងនិយាយអំពីកីឡាកររបស់ Manchester United បច្ចុប្បន្នយើងមិនមែននិយាយអំពីការគ្រប់គ្រងបាល់ឬក៏អីទេកម្រិតរបស់គាត់បច្ចុប្បន្ននេះគឺជាកីឡាករដ៏មានកម្រិតទៅហើយទោះកម្រិតខ្ពស់ទៅហើយរឿងអីទៅមានបញ្ហារឿងការគ្រប់គ្រងបាល់អីនោះបញ្ហាធំបំផុតគឺបញ្ហាផ្លូវចិត្តបាទ បើសិនជាគាត់មានបញ្ហាផ្លូវចិត្តហើយទោះបីជាលេងល្អប៉ុណ្ណាក៏ធ្លាក់មកលេងមិនល្អដែរបាទយីបាទអីគេថែនហេកឲ្យមើលវីដេអូតាឥណ្ឌាវិភាគបាល់ហីមិនក៏ដល់ថ្នាក់នឹងទៀតបាទបាទយប់នេះតាត់ម៉ោង2ប្រិមិត្ត